កញ្ញាត្រាប់ប្រាប់អូត្រាប់ត្រាប់ត្រាប់ត្រាប់កញ្ញាបាទពេលរះឲ្យក្រោមបាទពេលព្រោះថាស្អាតបាទស្វ័យដៃត្រាប់បាទទៅកញ្ញាត្រាប់ស្អាតត្រាប់បាទបាទមកកុំត្រាប់មួយបាទជើវ៉ាចូលពួររង្វាន់បាទអូយបាទបាទពេលបងប្រាប់បាទឲ្យក្រោមបាទស្អាតមួយចូលមួយណាណាបាទបាទមកចូលបាទចាំដល់ទីបងបាទបាទបាទតែស្វ័យចូលអូយត្រាប់ត្រាប់ត្រាប់ ធ្វើការទៅទាំងបានបងមិនស្មានណាស់តើបានណាស់បាទបងប្រាប់ទៅខើកន្លែងប្រដៅបងបានស្មានបងលែងប្រដៅបាទបងលែងបានជាសុបាយបងបានតែរង្វាន់បាទសុបាយវិការបានរង្វាន់ច្រើនបាទអូចូលរបាទចូលមួយរង្វាន់បាទអូឡាទៅបងប្រាប់អាយក្រោបាទបាទទៅរបាទទៅបាទតាំងខ្លាចតែមកតាំងបាទទៅបាទ6កោបាទបាទបងប្រាប់បងប្រាប់ណាចូលបាទបាទ កូនអូយក្លាទេរ៉ាបាក្លាទេរ៉ាយកស្បែកក្លាយកសាចូលបាបងក្លាកញ្ញាទៅអត់បងបញ្ចូលបាកញ្ញាក្លារ៉ាបាបងបងប្រុសបងប្រុស